បាទថ្វាយបង្គំចំពោះប្រជុំបីនៃប្រត្រៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះលើលើសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ពធារាមធិរៈគ្រប់ប្រអងដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមចម្រើនពរលោកលោកស្រីនិងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកធរកម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃពហោះ 11កើតខែស្រាប់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី19ខែសីហា ឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តសាជាថ្មីក្នុងកម្មវិធីសំឡេងសហគមន៍ខ្មែរប្រចាំនៅប្រទេសអូស្ត្រាលីយើងបង្កើតកម្មវិធីនេះដោយ ការ ចូលរួម សហការ ជាមួយនឹងលោកតាមិញហៀងដែលជាអឺ ដែលជាតំណាងសភានៃរដ្ឋវិទូរីបានចូលរួមដែរជាវាគ្មិនហើយនៅសូមស្វាគមន៍អ្នកស្រីកងស្រីតូចដែលជា ប្រធាននៃសហគមន៍ខ្មែរប្រចាំនៅទីក្រុងស៊ីដនីរដ្ឋញូសាវ៉ារបស់យើង ហើយយើង តែងតែសហការគ្នាដើម្បីបង្កើតកម្មវិធីនេះជាការ បញ្ចេញសម្លេង ទៅកាន់ប្រិយមិត្តទាំងអស់ដែលនៅក្នុងទូទាំងប្រទេសនៃប្រទេសអូស្ត្រាលីដើម្បីជា សហការចូលរួមចំណែកក្នុងការផ្សព្វផ្សាយ នៅព័ត៌មានផ្សេងផ្សេងជាពិសេស គឺពាក់ព័ន្ធទៅក្នុង COVID-19 ដែលជាព័ត៌មានក្តៅបំផុតដែលកំពុងតែរាលដាលនៅទាំងទូទាំងប្រទេសអូស្ត្រាលីនេះជាពិសេសគឺទីក្រុង Sydney រដ្ឋ New South Wales របស់យើងកំពុង តែមានការរាលដាលគួរឲ្យខ្លាចមែនទែនគួរឲ្យគេហៅថា ក្តៅមែនទែនដូច្នេះរដ្ឋនៅក្នុងប្រទេសអូស្ត្រាលីជាពិសេសគឺរដ្ឋ New South Wales មានការចាប់អារម្មណ៍ខ្លាំងហើយផ្ដោតអារម្មណ៍ទៅក្នុងសន្តិសុខនៃការ ធ្វើយ៉ាងណាកុំអោយកម្លៀតនៃធ្វើយ៉ាងណាដើម្បីកុំអោយមេរោគនឹងរាលដាលខ្លាំងទៅទៀតប៉ុន្តែថ្ងៃនេះក៏ឃើញថាឡើងខ្ពស់ទៀតហើយរហូតដល់ឡើងដល់រហូតដល់ប្រមាណយើងមិនទាន់ដឹងចាំមើលអោយអ្នកស្រីកងស្រីតូចតែមិននឹងចូលទៅអោយអ្នកស្រីកងស្រីតូចយើងអោយអញ្ជើញលោកតាក់មេងហៀងដែលជាអឺ តំណាងខាងរដ្ឋវិទ្យាដើម្បីធ្វើយ៉ាងណារាយការណ៍បច្ចុប្បន្នភាពនៃ COVID-19 នៅទីនោះ ហើយនឹងមានសភាពយ៉ាងណាដែរសូមជើញលោកតាមិហៀងគណៈសូមក្រាបថ្វាយបង្គំដោយគុណពោសវឿងដែលជាអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍សំឡេងសហគមន៍ខ្មែរអូស្ត្រាលី នៅពេលនេះហើយសូមជម្រាបសួរសាជាថ្មីបងស្រីកងនៅទីក្រុងស៊ីដនីផងដែរគណៈមានកិត្តិយសដែលបានចូលរួមជាមួយកម្មវិធី រៀបចំដោយដឹកគុណនៅក្នុងពេលនេះនៅក្នុងការចូលរួម ផ្ដល់ព័ត៌មានឬក៏ចែកដេញនៅបទពិសោធន៍ដែលយើងបានឆ្លងកាត់ទាំងអស់គ្នាពីព្រោះថាសហគមន៍ពហុវប្បធម៌ដូចជាសហគមន៍ខ្មែរយើង នៅពេលនេះ គឺត្រូវការទទួលបាននៅព័ត៌មានលឿនទាន់ហេតុការណ៍ហើយអាចមានការបត់បែនរហ័សនៅ ក្នុងការចូលរួមទប់ទល់ វីរុស COVID-19 ដែលជាវីរុសសកលនៅពេលនេះទីគុណនៅក្នុងរដ្ឋ Victoria ឬក៏នៅក្នុងទីក្រុង Melbourne នៅ24ម៉ោងកន្លងទៅនេះគឺយើងឃើញថាមានការកើនឡើងមេរោគគេហៅថាមេរោគ COVID-19 នេះ គឺកាលពីម្សិលមិញគឺ21 22ករណីថ្ងៃនេះ គឺឡើងដល់57ករណីគឺ បានសេចក្តីថាជាការឡើងខ្ពស់ ក៏ប៉ុន្តែ ការដែលឡើងខ្ពស់នេះដោយគុណចំនួនមួយចំនួនធំហ្នឹងគឺអ្នកដែលនៅក្នុង quarantine រួចហើយគឺ បានន័យថាអ្នកដែលនៅដេញនៅដាច់ដលែករងចាំលទ្ធផលរងនៅក្នុងអំឡុងពេលធ្វើចាក់ទិលេសាហើយចំនួនក្នុងចំណោម57អ្នកដដែលហ្នឹងគឺមានដេញ3អ្នកដែលយើងមិនដឹងថាប្រភពនៃការឆ្លង កន្លែងហ្នឹងដែលជាចំណុចគួរឲ្យបារម្ភចំណែក13អ្នកផ្សេងទៀតគឺជាការចម្លង នៅក្នុងសហគមន៍រហូតមកដល់ពេលនេះដែរដូចគុណដែលមាន ចំនួនសរុបដែលយើងហៅថាចំនួន សកម្មឬក៏អ្នកដែលមានវីរុស COVID-19 នេះគឺមានថា296អ្នកយើងយើងថា300អ្នកចុះដើម្បីងាយស្រួលចាំ ហើយកាលពី24ម៉ោងកន្លង ទៅនេះដែរហ្នឹងគឺអ្នកដែលបាន ចូលរួមធ្វើតេស្ត COVID ហ្នឹងគឺមានចំនួនខ្ពស់រហូតទៅដល់49600អ្នកជាងគឺ50000អ្នកជាង50000អ្នកដែលបាន ទៅធ្វើតេស្ត COVID 24ម៉ោងកន្លងមកនេះតែគុំ អាត្មាចង់ចាក់សម្លេងនៅវិទ្យុ SBS ដើម្បីជាការបញ្ជាក់បន្ថែមក្នុងកម្មវិធីរបស់យើង ដោយសារតែវិទ្យុ SBS នេះគឺជាអ្នកយកព័ត៌មាន ផ្នែកខាងភាសាខ្មែរយើងដើម្បីជាការ លើក ដំកើងឲ្យតម្លៃទៅដល់គាត់អ្នកយកព័ត៌មានច្បាស់ការជាងដូច្នេះយើងសូមប្រិយមិត្តទាំងអស់មេត្តាស្ដាប់នៅវិទ្យុ SBS ដែលជាសម្លេងខាងរកភាសាដូចតទៅសូមជើញ ចាស់សូមជម្រាបសួរនាងខ្ញុំហៃសុផារនីពី SPS ខ្មែរនេះគឺជាបច្ចុប្បន្នភាព COVID-19 របស់លោកអ្នកសម្រាប់ថ្ងៃ ប្រហ័សទី19ខែសីហា ឆ្នាំ2021ការបិទគប់នៅតំបន់ជនបទនៃរដ្ឋ New South Wales ត្រូវបន្តរហូតដល់ថ្ងៃទី28ខែសីហារដ្ឋ Victoria កត់ត្រានៅការកើនឡើងខ្លាំងនៃចំនួនករណីឆ្លងគណៈដែលក្រុង Melbourne គ្រប់កំណត់ថ្ងៃទី200នៃការបិទគប់ក្នុងអំឡុងពេល មានโรគរាតត្បាត ACT មានករណីអាកំបាំង5ករណីរដ្ឋ Queensland និងដែនដីភាគខាងជើងកត់ត្រាករណីឆ្លង នៅក្នុងស្រុក0ករណីរដ្ឋ New South Wales បានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន681ករណីជាមួយនឹងយ៉ាងហោចណាស់87ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ បរមម្នាក់នៅក្នុងវ័យ80ឆ្នាំប្លាយបានស្លាប់ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបតាក់ទងទៅនឹង COVID-19 នៃការផ្ទុះឡើងនៃអំបូរ Delta នាពេលបច្ចុប្បន្ននេះឡើងដល់61អ្នកហើយ លោកស្រីរដ្ឋមន្ត្រីទី1 Gladys Berry Chiklian មានប្រសាសន៍ថាករណីឆ្លងភាគច្រើនបានមកពីតំបន់ Maryland, Guilford, Auburn, Granville, Lidcombe, Green Acre និង Blacktown ។ នៅក្នុងចំណោម82ករណីដែលកំពុងតែស្ថិតនៅក្នុងបន្ទប់ ICU មាន71ករណីហើយដែលមិនបានចាក់វ៉ាក់សាំងនៅឯរដ្ឋ Victoria វិញបានកត់ត្រានៅករណីឆ្លងថ្មីក្នុងស្រុក57ករណីដែល ក្នុងនោះ3ករណីមិនដឹងពីប្រភព13ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបានអនុប្រធានមន្ត្រីសុខាភិបាលលោក Ben Covey មានប្រសាសន៍ថា ការធ្វើតេស្តកាកសំណល់លូទឹកម្ដងហើយម្ដងទៀតបង្ហាញថាមានវីរុសនេះនៅក្នុងតំបន់ Severton ភាគពាយ័ព្យនៃរដ្ឋ Victoria និងនៅតំបន់ Adelaide នៅជាក្រុង Melbourne នៅឯដែនដីរដ្ឋធានីអូស្ត្រាលីឬហៅថា ACT វិញនៅថ្ងៃនេះកត់ត្រានៅករណីឆ្លងថ្មីក្នុងស្រុក16ករណីតែក្នុងនោះ5ករណីមិនពាក់ព័ន្ធទៅនឹងការផ្ទុះឡើងដែលគេបានដឹងរួចទៅហើយនោះទេ ចំនួនករណីសកម្មសរុបនៅក្នុងទីក្រុង Canberra មាន83ករណីខ្សែរថភ្លើងនៅក្នុងក្រុងខ្សែរថយន្តក្រុង និងសាលាមត្តេយនៅ Turner និង clinic វិជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនៅ Belconnen ស្ថិតនៅក្នុងចំណោមកន្លែងដែលករណីវិជ្ជមានបានទៅដល់នាពេលថ្មីថ្មីនេះហើយនៅជុំវិញប្រទេសអូស្ត្រាលីក្នុងរយៈពេល24ម៉ោងចុងក្រោយនេះការបិទគប់នៅ Greater Darwin ត្រូវបានដកចេញប៉ុន្តែនៅតែមានវិធានការរឹតបន្តឹងមួយចំនួន ចំណែកឯការបិទគប់នៅតំបន់ Catherine ត្រូវបន្តរហូតដល់ម៉ោង12ថ្ងៃត្រង់ថ្ងៃសុក្រទី20ខែសីហារដ្ឋមន្ត្រីទី1លោកស្រីអាណាថាស្យាផាឡាសៃស្នើសុំឲ្យមានការដាក់ពង្រាយកងកម្លាំងយោធានៅតាមព្រំដែនរវាងរដ្ឋ Queensland និងរដ្ឋ New South Wales ចាស់ហើយសម្រាប់ព័ត៌មានបន្ថែមស្ដីអំពីវីរុសកូវីដ -19 ជាភាសារបស់លោកអ្នកសូមចូលទៅកាន់ sps.com.au/coronavirus សូមអរគុណ។ អូខេហ្នឹងហើយឥឡូវអ្នកស្រីកងសេតូចបានយកបាន ស្ដាប់នៅការរាយការណ៍របស់ហាសអីសភាររនីដែលគាត់ជាវិទ្យុ SBS បានរាយការណ៍ច្បាស់ការអញ្ចឹងអ្នកស្រីកងសេតូចមានការ បំពេញបន្ថែមយ៉ាងណាសូមជើញរាយការណ៍ដូចតទៅ ចាខ្ញុំកណាសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃហើយក៏សូមថ្វាយបង្គំដល់គុណចាស់ផងដែរដែលបានរៀបចំកម្មវិធីឲ្យផ្ដល់កិត្តិយស ដល់ខ្ញុំគណៈខ្ញុំនៅវេលានេះហើយក៏សូមជម្រាបសួរដល់លោកតាមេងហៀងផងដែរដែលចូលរួមក្នុងការជួយព័ត៌មានក្នុងការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅរដ្ឋវីកតូរីយ៉ាផងដែរអអ្វីដែលខ្ញុំកណានខ្ញុំសូមបញ្ជាក់ផងដែរជាតំណែងល្អសម្រាប់ប្រជាពលរដ្ឋយើងហើយសូមប្រជាពលរដ្ឋនិងទស្សនិកជនទាំងអស់ មេត្តាជួយ share វីដេអូនេះទៅដល់ប្រជាពលរដ្ឋផ្សេងផ្សេងទៀតអឺថាក្នុងថ្ងៃនេះផងដែរអឺក្នុងអឺពេលវេលានៃការឆ្លងនេះ ថ្ងៃនេះគឺអឺមានវិទ្យុ ABC ផងដែរគឺគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារចំនួន នៃ ប្រជាពលរដ្ឋដែលឆ្លងមេរោគ COVID-19 នៅក្នុងតំបន់ Fayetteville LGA របស់យើងគឺមានចំនួនចុះច្រើន អញ្ចឹងគេចាប់អារម្មណ៍ថាតើអឺអឺវិធានការអ្វី ដែលយើងធ្វើដែលឃើញថា ចំនួនចុះចុះច្រើនចុះច្រើនអញ្ចឹងនេះគឺជាព័ត៌មានមួយល្អសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Fairfield LGA ចំនួនសរុបដែលកើនឡើងជារៀងរាល់ថ្ងៃអឺយើងក៏គួរឲ្យបារម្ភខ្លាំងដែរហើយចំនួនប្រជាពលរដ្ឋដែលនៅក្នុង អឺបន្ទប់ ICU កន្លែងសង្គ្រោះបន្ទាន់ក្នុង76ករណីនោះមាន20ជាង20នាក់ដែលលោកកំពុងតែត្រូវការម៉ាស៊ីនជួយដកដង្ហើមនៅឡើយទេ ហើយចំនួនប្រជាពលរដ្ឋដែលចូលមន្ទីរពេទ្យដោយសារការផ្ទុកមេរោគ COVID-19 គឺនៅតែមានចំនួនច្រើនអាស្រ័យដូចហេតុនេះហើយបានជាអឺរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលនៅតែ អំពាវនាវឲ្យប្រជាពលរដ្ឋយើង ប្រកាន់ខ្ជាប់ជានិច្ច នៅការនៅឆ្ងាយពីគ្នាធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការនៅ ក្នុងផ្ទះកុំឲ្យចេញ ពីផ្ទះបើសិនជាមិនមានសារៈសំខាន់អ្វីហើយមេត្តាកុំឲ្យយកលេសថាយើងចេញទៅខាងនេះខាងនោះដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាលហើយមួយទៀតផងដែរក៏ជាដំណឹងល្អ ប្រជាពលរដ្ឋភ័យច្រើនដែលលោកមានទុកមេរោគ COVID-19 ដែលខ្ញុំកណានាងខ្ញុំមានទំនាក់ទំនង គឺទាំងក្មេងទាំងចាស់គឺគាត់មានអាការៈរោគស្រួលឡើងវិញស្រួលច្រើនជាងពេលអតីតកាលហើយព័ត៌មានមួយទៀតដែលក្រសួងសុខាភិបាលកំពុងតែរៀបចំជួយប្រជាពលរដ្ឋយើងដែលលោកមានផ្ទុកមេរោគ COVID-19 ហើយនៅធ្វើចតាឡៃស័កនៅតាមផ្ទះអញ្ចឹងគេមានគេហៅ COVID-19 response team ក្រមសម្រាប់ទំនាក់ទំនងខាងអ្នកកើតមេរោគ COVID-19 ដែលនៅផ្ទះនោះគេមានក្រមរបស់គេដែលគេទូរស័ព្ទទៅទំនាក់ទំនងជាមួយប្រជាពលរដ្ឋដែលនៅ តាមមូលដ្ឋានដើម្បីដឹងថាតើតម្រូវការគាត់អ្វីខ្លះមានអ្វីខ្លះហើយអាការៈរោគរបស់ក្រមគ្រួសាររបស់គាត់តើត្រូវបញ្ជូនទៅមន្ទីរពេទ្យហើយគេមានវិជ្ជបណ្ឌិតដែលក្រម ខាង COVID-19 ហ្នឹងគេអាចពិភាក្សាបើសិនជាបងប្អូនមានអាការៈរោគមិនស្រួលអញ្ចឹងទេខ្ញុំកណានាងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលនៅក្នុងមូលដ្ឋានដែលលោកមានផ្ទុកមេរោគ COVID-19 ហើយអឺថ្មីត្បិតតែពេលខ្លះមានការយឺតយ៉ាវពេលដែលគិលានុបដ្ឋាយិកាទូរស័ព្ទមក សូមបងប្អូនកុំគិតថាគេភ្លេចបងប្អូនឲ្យសោះព្រោះកលៈទេសៈនេះការឆ្លងច្រើនច្រើនពេក លើសកំណត់រហូតដល់គេមិនអាចរកក្រុមនឹងអាចជួយទំនាក់ទំនងឲ្យបងប្អូនតាន់ពេលវេលាប៉ុន្តែទោះជាយ៉ាងណាក្តីក្រសួងសុខាភិបាលក៏ដូចជារដ្ឋាភិបាលកំពុងតែរៀបចំយ៉ាងមមាញឹកដើម្បីឲ្យត្រូវទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលលោកកំពុងតែរងគ្រោះដោយសារមេរោគ COVID-19 ប្រភេទ Delta ក្នុង ពេលបច្ចុប្បន្ននេះចា៎អរគុណហើយតាមគុណចាស់ អ្នកស្រីកងសិតតូចបានរៀបការនឹងគាត់ថាច្បាស់លាស់ហើយយើងតែតែខំប្រឹងទាំងអស់គ្នាបើមិនសហការគ្នាទេរោគនេះវាអត់ថយទេពីព្រោះថ្ងៃនេះយើងឃើញថាពេលនេះគឺរហូតដល់681នាក់ហើយសរុបទាំងអស់វា684នាក់ថ្មី3នាក់ ដូច្នេះយើងទៅញាតញោមពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងតំបន់ហ្នឹងក៏ដូចជាស្រីកងបាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលសរសើរទឹកចិត្តប្រជាពលរដ្ឋយើងទីនេះបានថែរក្សាបានល្អធ្វើឲ្យតំបន់យើងហ្នឹងចោះធ្លាក់ចោះទៅទៅកើតនៅខាងតំបន់ឡើងទីក្រុងនៅវិញខាងណាក៏ខាងណាក៏ចរន្តគេជួយជួយប្រាប់ផងអឺកូនចាស់ដូចខាងតំបន់ខាង Bankstown ឥឡូវហ្នឹងធ្លាក់ទៅដល់តំបន់ជនបទ តំបន់ដែលមានប្រជាពលរដ្ឋលោកជាជនជាតិដើម នៅក្នុងប្រទេសអូស្ត្រាលីហ្នឹងទៅឆ្លងនៅតាមជនបទនឹងច្រើនវិញហើយនេះគឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងព្រោះយើងដឹងស្រាប់ហើយសុខភាពរបស់ជនជាតិដើមនៅក្នុងប្រទេសអូស្ត្រាលីនេះគឺគាត់ប៉ះពាល់ស្រាប់ខ្លាំងផងទាំងជំងឺរ៉ាំរ៉ៃទាំងជំងឺប្រចាំកាយអញ្ចឹងគាត់មានស្រាប់ផងដល់ពេលមានការឆ្លង នៅក្នុងតំបន់ជនបទនេះទៀត គឺច្បាស់ជាប៉ះពាល់ខ្លាំងប៉ុន្តែទោះជាយ៉ាងណា ក្តី ខាងក្រសួងសុខាភិបាលគឺគេកំពុងតែចាត់ចែងខាងក្រមដើម្បីទៅប្រឈមនៅ ក្នុងជនបទដើម្បី ជួយដល់ប្រជាពលរដ្ឋជនជាតិដើមមួយទៀតគឺនៅកន្លែងឆាលខេផងដែរកន្លែងមើលក្មេងក៏មានឆ្លងដែរអញ្ចឹងតម្រូវការឲ្យយើង ម្នាក់ម្នាក់នឹងត្រូវតែរោគមធ្យោបាយយ៉ាងណា ជួយគ្នាក្នុងកលតិសៈដ៏ដ៏តានតឹងនេះមានន័យថាបើសិនជាយើងមើលទៅឃើញកូនយើងអត់ស្រួលខ្លួនឬក៏យ៉ាងណាយ៉ាងណីយើងកុំយកកូនយើងទៅដាក់នៅកន្លែងឆាលឃានោះឬក៏នៅកន្លែងឆាលឃានឹងដូចគ្នាបើសិនជាមានក្មេងណាក៏អត់សូវស្រួលខ្លួនក៏យើងត្រូវតែអឺដូចថាតិចភ្នែកយើងនឹងត្រូវតែរហ័សរហួនណាក្នុងការតាមដានអាការៈរោគរបស់ក្មេងនឹង អញ្ចឹងឥឡូវហ្នឹងមេរោគហ្នឹងទៅកន្លែងតំបន់ Bankstown ទៅកន្លែងតំបន់ជនបទហើយនៅតាមមន្ទីរពេទ្យខ្លះអាភិកច្រើនសប្តាហ៍ហ្នឹងដូចមន្ទីរពេទ្យ3ឬ4ដែរដែលប៉ះពាល់ខ្លាំងហ្នឹងអញ្ចឹងណាអញ្ចឹងទេដោយសារការឆ្លងពីកន្លែងពីមួយកន្លែងទៅមួយកន្លែងហ្នឹងវាលឿនពេកដោយចឹងទៅធ្វើឲ្យមានផលវិបាកយ៉ាងខ្លាំងសម្រាប់ក្រសួង សុខាភិបាលនិង រដ្ឋាភិបាលក្នុងការប្រឈមមុខ ថាតើយើងត្រូវរកក្រុមណាខ្លះដើម្បីជួយជួយដល់ប្រជាពលរដ្ឋដែលលោកមានផ្ទុកមេរោគ COVID-19 ឧទាហរណ៍ឧទាហរណ៍ថានៅក្នុងកន្លែងមន្ទីរពេទ្យដែលជាកន្លែងព្យាបាលអ្នកជំងឺមានមេរោគមហារីកឧទាហរណ៍អញ្ចឹងបើសិនជាមានអ្នកជំងឺណាម្នាក់ដែលគាត់ទៅហើយគាត់មិនដឹងថាខ្លួនគាត់មានផ្ទុកមេរោគ COVID-19 ពេលដែលគាត់ចម្លងទៅវេជ្ជបណ្ឌិតកិលានុបដ្ឋាយិកាឬក៏ អ្នកធ្វើការផ្សេងផ្សេងនៅក្នុងនឹងមានន័យថាកន្លែងវូតនឹងត្រូវបិទត្រូវបិទអញ្ចឹងវិជ្ជបណ្ឌិតគិលានុបដ្ឋាយិកាគាត់ត្រូវទៅធ្វើចក្រាល័យស័កនៅទីកន្លែងណាមួយនៅផ្ទះលក្ខនឹងលក្ខអញ្ចឹងឃើញយើងយើងឃើញប៉ះពាល់ខ្លាំងហ៎អញ្ចឹងប៉ះពាល់ទាំងទាំងកន្លែងមន្ទីរពេទ្យទាំងបុគ្គលិកទាំងអ្នកជំងឺហើយនឹងផ្លូវអារម្មណ៍របស់គាត់ទៀតហើយចង់ចង់បើគាត់មានរោគមហារីកផងអានឹងចប់បាត់ឃើញទេឃើញវាប៉ះពាល់វាប៉ះពាល់ខ្លាំងអញ្ចឹងអញ្ចឹងកលៈទេសៈនេះគុណចាស់ ចង់និយាយថាពេល1ម៉ោងទៅ1ម៉ោងហ្នឹងណាគឺព័ត៌មាននៃការឆ្លងហ្នឹងគឺយើងតាមសឹងតែមិនទាន់ដូចថាការឆ្លងហ្នឹងវាលឿនតិចអាអាអត្តពលនៃ Delta ហ្នឹងវាឆ្លងលឿនពេកយើងយើងតាមសឹងតែអត់ទាន់ដូច្នេះទេបានន័យថាតលតែយើងប្រជាពលរដ្ឋហ្នឹងទាំងអស់គ្នាហ្នឹងឧទាហរណ៍ថាយើងឈឺកកបន្តិចក្តីដោយយើងគិតថាផ្ដាសាយធម្មតាយើងនៅតែទៅធ្វើការយើងកុំយើងកុំឲ្យសោះ យើងត្រូវតែមានភាពក្លាហានថាយើងមិនទៅធ្វើការដាច់ខាតគឺយើងទៅធ្វើ test មកវិញគឺ isolate នៅផ្ទះនៅក្នុងផ្ទះពាក់ mask ហើយនឹងយើងកុំទៅធ្វើការបើសិនជាកន្លែងធ្វើការគេមានបញ្ហាគេថាអូអ្នកឯងអត់ត្រូវឈប់ទេព្រោះកិច្ចការងារអ្នកឯងអ្នកឯងត្រូវបង្ហើយនៅថ្ងៃនេះថ្ងៃនោះចឹងយើងត្រូវតែប្រាប់គេនេះគឺជាច្បាប់មកពីក្រសួងសុខាភិបាលខ្ញុំមិនអាចទៅធ្វើការបានទេតើតែយើងទាំងអស់គ្នានឹងព្យាយាមឲ្យមានភាពក្លាហានអញ្ចឹងទាំងអស់គ្នា បានចំនួននេះវាឆាប់ចុះមកលឿនហើយមួយទៀតឆ្នាំវ៉ាក់សាំងក៏ដូចគ្នាកុំគិតថាអូចាំស្អែកខ្ញុំទៅចុះឈ្មោះចាក់ចាក់ឆ្នាំវ៉ាក់សាំងខ្ញុំរវល់ធ្វើការខ្ញុំរវល់នេះរវល់នោះអត់មានទេគឺយើងត្រូវតែរោគពេលវេលាយ៉ាងណាថាស្អែកយើងទៅចុះឈ្មោះគឺត្រូវតែស្អែកហ្នឹងយើងត្រូវទៅចុះឈ្មោះយើងសុំច្បាប់គេឈប់ដើម្បីយើងទៅចាក់ឆ្នាំវ៉ាក់សាំងគឺយើងត្រូវតែសុំគេឈប់ទៅចាក់ឆ្នាំវ៉ាក់សាំងការពារបើពុំដូច្នោះទេ យើង អាចជួបនឹងហានិភ័យខ្លាំងហើយប៉ះពាល់ដល់សេដ្ឋកិច្ចយើងខ្លាំងណាស់បងប្អូនហើយជាពិសេសសុខភាពនិងជីវិតរបស់ប្រជាពលរដ្ឋនៅជុំវិញខ្លួនរបស់យើងគុណចា៎សាធុសាធុគុណណាស់អឺអញ្ចឹងអា អរគុណហើយចំពោះលោកអ្នកស្រីកងសុយតូចដែលបានរៀបរាប់អំពីការបង្ការឬក៏ការណែនាំអភិជាពលរដ្ឋមានការប្រយ័ត្នមែនទែនហើយចំណែកប្រគុណចាស់នៅខាងអាដាលេតលោកប្រគុណចាស់សូមនីបានរាយការណ៍មកថាអាដាលេតមានករណីថ្ងៃនេះសរុបទៅមានវិជ្ជមានមានតែ2ដែរមាន2នាក់អញ្ចឹងអរគុណហើយប្រគុណចាស់ដែលអត់បានចូលរួមតែរាយការណ៍តាមខមមិនហ្នឹងហើយ អរគុណឡើងលោកតាមិហៀងឡើងមានអីដូចជានៅក្នុងការរាយការណ៍អំបញ្ញមិញដែលពាក់ព័ន្ធទៅក្នុង សំណួរពីមុនថ្មបានសួរហើយដូចជាសំណួរដែលពាក់ព័ន្ធទៅក្នុងលូទឹកស្អុយហ្នឹងមិនឃើញរាយការណ៍ថាគេមានការយកចិត្តទុកដាក់ក្នុងការរៀបធ្វើគេហៅថាពិត្រួតពិនិត្យមើលអាលូទឹកស្អុយហ្នឹងតើឥឡូវនេះវាមានដំណើរការដល់ណាហើយអឺថ្វាយគុំដឹកគុណតកតងជាមួយនឹងការយកដេញ ការសំណល់កន្លងមកកណាតែតែប្រើពាក្យថាសំណាក់ក៏ប៉ុន្តែឥឡូវវិទ្យុ SBS ក៏ប្រើពាក្យថាការសំណល់វាហាក់ដូចជាងាយស្រួលយល់ជាងអញ្ចឹងកណាសូមប្រើពាក្យថាការសំណល់តាមលូលូទឹកស្អុយឬមួយក៏តាមបំពង់ដេញហូហូតាមដេញដេញចេញពីផ្ទះចេញពីបង្គន់ចេញពីអឺកន្លែងលាងដៃឬក៏ចេញពីដេញម៉ាស៊ីនបោកខោអាវ បាទទាំងអស់នោះគឺដើម្បីស្រង់យកដេញស្រង់យកដេញសំណាក់យើងហៅថា fragment ដេញ covid មិនមែនបានសេចក្តីថា covid ហ្នឹងឆ្លងតាមដេញតាមទឹកឬមួយក៏តាមលូទឹកនោះទេគឺ ក្រមអ្នកវិទ្យាសាស្ត្រហ្នឹងគឺគាត់តាមដានឲ្យដឹងថាតើតំបន់ណា ដែលប្រហែលជាអាចមានតំបន់ណា ដែលប្រហែលជាអាចមាននេះទាំងអស់នេះគឺជារង្វាស់នៅក្នុងការទប់ស្កាត់ជាជាងការព្យាបាលទេគុណហើយដូចនៅប៉ែកខាង South East នៅប៉ែកខាងអាគ្នេយ៍នៃទីក្រុង Melbourne ដែលមានប្រជាជនយើងច្រើនរស់នៅហ្នឹង គឺម្ដងម្កាលហើយនៅថ្ងៃនេះគឺយើងបានឃើញដេញថាតំបន់ Springwell តំបន់ Springwell South Keysborough ដែលសិតតែជាតំបន់ដែលមានខ្មែរយើងរស់នៅប្រហែលជា3%នៃស្ថិតិនៅក្នុងតំបន់នីមួយៗហ្នឹងឃើញថាមានដេញ fragment ហ្នឹងមានដេញសំណាក់នៃ COVID-19 ហ្នឹងជាទូទៅដឹកគុណនេះគឺជាគ្រាន់តែជាការព្យាករទុកមុនថានៅក្នុងតំបន់នេះអាចមាន ឬមួយក៏ធ្លាប់មានអ្នកដែលមាន COVID positive ហ្នឹងអ្នកខ្លះគាត់អាចជាដោយមិនដឹងខ្លួនដែរឬមួយក៏អ្នកខ្លះគឺគាត់អាច ចូលទៅបង្គន់សាធារណៈឬមួយក៏ពេលដែលគាត់ធ្វើដំណើរឆ្លង កាត់អីអញ្ចឹងទៅឬមួយក៏អ្នកដែលគាត់ជើញទៅផ្សារទៅអីហ្នឹងគាត់ប្រើបង្គន់សាធារណៈអញ្ចឹងអាហ្នឹងក៏វាអាចក៏អាចមានដែរដូច្នេះឆ្លៀននៅក្នុងឱកាសនេះដេញសម្រាប់ប្រជាជនទូទៅទាំងអស់ដែលចូលរួមស្ដាប់ដេញសំឡេងសហគមន៍ខ្មែរអូស្ត្រាលីនៅពេលនេះគឺថាបើទោះបីជាមានរោគសញ្ញាតិចតួចក៏ដោយ សូមកុំគិតស្មានថាប្រហែលជាគ្រាន់តែជាផ្ដាសាយឬមួយក៏គ្រាន់តែជាអស់កម្លាំងបានធ្វើឲ្យក្តៅខ្លួនឬក៏ធ្វើឲ្យអីទាំងអស់ហ្នឹងគឺសូមចូលរួមដោយបងស្រីកងដែរហ្នឹងគឺសូមអញ្ជើញចូលរួម ទៅធ្វើការចាក់ដេញទៅធ្វើទៅធ្វើតេស្តព្រោះព្រោះថាការធ្វើតេស្តនេះវាសំខាន់ណាស់ដើម្បីយើងអាចទប់ស្កាត់មុនអឺភាកច្រើនគឺការធ្វើតេស្តហើយលទ្ធផលគឺចេញមកជា negative ទេក៏ប៉ុន្តែអ្វីទាំងអស់នេះគឺយើងធ្វើធ្វើការដើម្បីការពារទុកមុនពីព្រោះថាដេញ COVID-19 អំបូរ Delta នេះវាឆ្លងលឿនហើយពេលខ្លះទម្រាំតែយើងដេញអ្នកដែលមានផ្ទុកវីរុស COVID-19 អំបូរ Delta នេះទម្រាំតែដឹងខ្លួនថាដូចជាអត់ស្រួលដូចជាអស់កម្លាំងបាត់រសជាតិដែលជារោគសញ្ញា COVID ហ្នឹងវាជួនកាលវាអាចយឺត2 3ថ្ងៃហើយ2 3ថ្ងៃនេះគឺវាជាឱកាស ដើម្បីឲ្យ COVID ហ្នឹងវាយើងចម្លងអ្នកដតីដោយអត់ដឹងខ្លួនមិនមែនថាដោយចេតនាទេដូចគុណដូច្នេះដូចតែអ្វីអ្វីទាំងអស់នេះគឺថាអឺសិតតែជារឿងដែលទប់ស្កាត់ឲ្យបានមុនឲ្យបានលឿនឲ្យបានរហ័សហើយមួយទៀតខ្ញុំកណាគ្រាន់តែចង់ធ្វើការសន្ទនាបន្ថែមទៀតទាក់ទងជាមួយនឹងការ ដែលជួបជុំគ្នាដេញនៅក្នុងទីក្រុងម៉ែលប៊ននេះពីរថ្ងៃកន្លងមកនេះឃើញថាលោកប្រមុខ រដ្ឋលោក Daniel Premier Andrews គឺគាត់បានឆ្លើយត្រង់ត្រង់ចំពោះអ្នកកសែតែម្ដងថាគាត់មានការខឹងសម្បាយ៉ាងខ្លាំងចំពោះប្រជាជនមួយចំនួនតូច ដែលនៅតែនៅតែមើលស្រាលស្ថានភាព COVID-19 នេះអញ្ចេះតែគុណកាលពីប្រហែលថ្ងៃមុនហ្នឹងគឺមាន ក្រុមគ្រួសារមួយគាត់រៀបចំកម្មវិធីភ្ជាប់ពាក្យហើយនៅក្នុងកម្មវិធីភ្ជាប់ពាក្យហ្នឹងគឺ នៅរដ្ឋយើងនេះគឺមិនអនុញ្ញាតទេដេញណានៅក្នុងការជួបជុំគ្នាទាំងឡាយទាំងពួងណាក៏ដោយនឹងលើកលែង តែកម្មវិធីបុណ្យសពគឺអាចទៅគោរពវិញ្ញាណក្ខន្ធបានតែ10នាក់ហើយអត់រួមបញ្ចូលអ្នកធ្វើកម្មវិធីបុណ្យទាននោះទេពិធីរៀបមង្គលការលុះត្រាតែក្នុងស្ថានភាពដំណាក់កាលចុងក្រោយជាក្តី បំណងចុងក្រោយរបស់ អ្នកដែលគាត់ចង់ចុះអេតាស៊ីវិលដើម្បីផ្លូវច្បាប់ឬក៏មួយផ្លូវអីផ្សេងតកតងជាមួយនឹងកិច្ចការអីផ្សេងដែលគាត់ថាត្រូវតែចុះដេញអេតាស៊ីវិលហ្នឹងអាហ្នឹងគឺបើកឲ្យត្រឹមតែ5នាក់ទេបានសេចក្តីថាដើម្បីចុះអេតាស៊ីវិលបានតិគុណគឺអាហ្នឹងគឺច្បាប់សហព័ន្ធគឺដូចតែគ្នាទេគឺដេញគូ2នាក់ដែលគម្រោងចុះអេតាស៊ីវិលសាកសី2នាក់ដែលចាប់ពីអាយុ18ឡើងហើយនឹងមន្ត្រីអ្នកចុះអេតាស៊ីវិល ឬមួយក៏អ្នកបុគ្គលណា ដែលត្រូវបានអនុញ្ញាតដោយក្រសួងពាក់ព័ន្ធនៅក្នុងការធ្វើកម្មវិធីចុះហត្ថលេខានោះក៏ប៉ុន្តែប្រហែលថ្ងៃមុននេះវាបែកធ្លាយកម្មវិធីភ្ជាប់ពាក្យធ្វើនៅផ្ទះរួចអ្នកចូលរួមនឹងរហូតទៅដល់60អ្នកជាងទេគុណអាយ៉ាធ្ងន់ធ្ងរហើយធ្ងន់ធ្ងរជាងនឹងទៅទៀតគឺនៅក្នុងចំណោមនោះគឺមានម្នាក់គាត់ positive ហើយដល់ពេលហើយ ហើយនៅក្នុងចំណោមអ្នកដែលទៅចូលរួមហ្នឹងពីព្រោះថានេះមិនមែនជាគ្រួសារហើយកណាលើកឡើងនេះមិនមែនផ្ដោតទៅលើជាតិសាសន៍ឬមួយក៏សាសនាឬមួយក៏សហគមន៍ណាមួយនោះទេក៏ប៉ុន្តែពីព្រោះថាសកសហគមន៍ទូទៅហ្នឹងដេញដូចជាសហគមន៍ខ្មែរយើង ផងដែរហ្នឹងគឺតែងតែគោរពខិតខំប្រឹងប្រែងដើម្បីគោរពនៅ បំរាមកោចរអីនានារបស់រដ្ឋាភិបាលរបស់ក្រសួងពាក់ព័ន្ធក៏ប៉ុន្តែអ្នកដែលចូលរួម60 អ្នកផ្លាយនៅក្នុងកម្មវិធីដែលលោក Premier Daniel Andrew គាត់ថាកម្មវិធីភ្ជាប់ពាក្យខុសច្បាប់បានសេចក្តីថាយើងទាំងអស់គ្នាគឺយើងគោរពថាមិនឲ្យមានការជួបជុំទេក៏ប៉ុន្តែគាត់គាត់ទៅជួបជុំគ្នា60នាក់ក្នុងចំណោម60នាក់ផ្លាយហ្នឹងមាន2នាក់ដែលជាវិជ្ជបណ្ឌិតដែលជាវិជ្ជបណ្ឌិតហើយអ្វីដែលអ្វីដែលលោក Premier គាត់គាត់ខឹងគាត់ឆ្លើយទៅត្រង់ត្រង់ជាមួយអ្នកកសែតហ្នឹងគឺមិនមែន មិនមែនថាគាត់ដេញខឹងថាដេញហេតុអីបានជាមើលស្រាលដេញវីរុស COVID-19 នេះទេគឺដូចគ្នានឹងបងស្រីកងព្យាយាមបញ្យលអំបញ្ញមិញដឹកគុណគឺថានៅពេលដែលយើងកំពុងតែប្រយុទ្ធនៅក្នុងសង្គ្រាម ជាមួយ COVID-19 នេះហើយយើងនៅតែមិនបន្តមិនចូលរួមមិនយកចិត្តទុកដាក់ហើយធ្វើហាក់ដូចជាអត់មានអ្វីកំពុងតែកើតឡើងហ្នឹង គឺជាការមើលងាយជាការអត់ឲ្យតម្លៃទៅដល់ក្រមវិជ្ជាក្រមគ្រូពេទ្យក្រមគលានុបដ្ឋាយកាក្រមអ្វីទាំងអស់ដែលគេឈរជួរមុខនៅក្នុងការ ទប់ស្កាត់នៅក្នុងការដេញរុករោគ contact tracing នៅក្នុងការចាក់ដេញថ្នាំវ៉ាក់សាំងអីផ្សេងផ្សេងហ្នឹងគឺជាការមើលងាយគឺជាការដេញមើលងាយទៅដល់ ការបរិច្ចាគអ្នកទាំងអស់នោះពីព្រោះថាកុំភ្លេចថានៅ ក្នុង ចំណោមវិជ្ជបណ្ឌិត នៅក្នុងចំណោមគិលានុបដ្ឋាយកានៅក្នុងចំណោមអ្នកដេញឡានអំឡងសង្គ្រោះបន្ទាន់នឹងគឺគេបានបរិច្ចាគពលី នៅក្នុងការងារ របស់ពួកគាត់ហ្នឹងនៅក្នុងការទប់ស្កាត់ពីព្រោះថាឱកាសឆ្លងហ្នឹងវាងាយណាស់នៅពេលដែលមានអាណាម្នាក់ positive ដោយដែលបងស្រីកងបានលើកឡើងអញ្ចឹងពីព្រោះពួកគាត់ជាអ្នកសង្គ្រោះបន្ទាន់ចង់មិនចង់គឺគាត់អ្នកធ្វើការជួបជាមួយនឹងអ្នកដែលមាន អកុសលដែលបានផ្ទុក COVID-19 នេះដូច្នេះសារជាថ្មីម្ដងទៀតខ្ញុំសូមចូលរួម នៅក្នុងឱកាសនេះផងដែរកោតសរសើរសារជាថ្មីដល់សហគមន៍របស់យើងហើយនឹងតាមរយៈសម្លេងសហគមន៍ខ្មែរអូស្ត្រាលីនឹងសូមមេត្តាបន្ត ចូលរួមហើយនឹងគោរពទាំងអស់គ្នា ដើម្បីយើងបានឆ្លងផុតនៅដំណាក់កាលដ៏លំបាកនេះបាទនេះគឺជាដំណាក់កាលដ៏លំបាកក៏ប៉ុន្តែយើងពិតជាអាចធ្វើបានដោយការសហការគ្នាទាំងអស់គ្នា ថាលោកតាមេហៀងអាត្មាចង់បន្ថែមអំបោអំបោមេរោគ data ហ្នឹងវាមិនបានទៅជាវាលឿនខ្លាំងម្លេះអាហ្នឹងវាមកអំពីពូជអំបោវាមិនបើបកកែកើតម្លេះឥឡូវសូមជួយពន្យល់ឯហ្នឹងតិចមើលអឺ កណ្ដាមិនមិនប្រកែកណ្ដាមិនមិនមិនមិនព្យាយាមធ្វើជាអ្នកបច្ចេកទេសឬក៏អ្នកដេញអ្នកវិទ្យាសាស្ត្រនៅក្នុងការ បញ្យល់ទេដូចគុណក៏ប៉ុន្តែនេះគឺយើងនិយាយតាមតែអ្នកវិទ្យាសាស្ត្រដែលគេរកឃើញហើយអំបូរនេះគឺប្រភេទមេរោគ COVID-19 នេះគឺវានៅបំលែងខ្លួនបន្តទៀត ដែលដេញអ្នកវិទ្យាសាស្ត្រតាមមិនទាន់ដឹងច្បាស់នៅឡើយហើយខ្ញុំកណាជឿថាបងស្រីកងប្រហែលជាអាចដឹងច្រើនតកតងជាមួយបច្ចេកទេសក៏ប៉ុន្តែអ្វីដែលយើងឃើញកន្លងមកនេះហ្នឹងគឺថាដេញតែអំបូ Delta នេះវាហាក់ដូចជាឆ្លងលឿននៅក្នុងចំណោមក្មេងៗពួកកន្លងមកនេះយើងគិតថាដេញចាស់ចាស់ដែលគាត់ងាយស្រួលឆ្លងជាង ក៏ប៉ុន្តែនៅក្នុង ពេលនេះគឺឃើញថាចំនួន ដូចជានៅក្នុងទីក្រុង នៅក្នុងរដ្ឋ Victoria នេះឃើញថា data ដែលចេញមកដែលយើងឃើញហ្នឹងគឺថាពីអាយុ6ពីពីពីអាយុ1ថ្ងៃដល់9ឆ្នាំ គឺមាន ចំនួន ជាង20%ហើយអ្នកដែលចំនួនភាគរយដែលខ្ពស់ជាងគេហ្នឹងគឺពីអាយុ20ដល់អាយុ29ប្រហែលជាដោយសារតែក្រមយុវជននេះគាត់ ដេញឲ្យច្រើនតែ សកម្មជាង ឬមួយក៏យ៉ាងម៉េចហ្នឹងក៏អាចថាបានក៏ប៉ុន្តែអ្វីដែលដេញ data variance ដែលឃើញនេះអញ្ចឹងហើយបានជាលោកដេញរដ្ឋមន្ត្រីក្រសួងសុខាភិបាលសហព័ន្ធគឺបានធ្វើការសម្រេចចិត្តបន្ទាប់ពីពិភាក្សាជាមួយក្រុមវិទ្យាសាស្ត្រក្រុមបច្ចេកទេសផ្នែកខាងចាក់វ៉ាក់សាំងហ្នឹងគឺបើកឲ្យមានចាក់ Pfizer ជាងកន្លះលាន dose ដោយផ្ដោតទៅលើដេញនៅ New South Wales ផ្ដោតទៅលើតំបន់យើងហៅថា hot spot ចាប់ពីអាយុដេញ10ប្រមាណអាយុប្រមាណដែរបងសៃកងចាប់ពីអាយុ16ឆ្នាំរហូតដល់ឥឡូវហ្នឹងចាចាប់ពី16ទៅដល់39ឆ្នាំអាចចុះឈ្មោះចាក់ថ្នាំ Pfizer បានហើយកលៈទេសៈអឺពេលហ្នឹងគឺរដ្ឋាភិបាលកំពុង តែពិគ្រោះគ្នា ថាតើគួរតែអនុញ្ញាតឲ្យក្មេងអាយុ12ឆ្នាំឡើងទៅចាក់ផងឬក៏យ៉ាងដូចម្ដេចពីព្រោះអីឥឡូវហ្នឹងគេកំពុងតែបារម្ភថាក្មេងដែលមានផ្ទុកមេរោគ COVID-19 ហ្នឹងវាក្រោមអាយុ16ទៀតអញ្ចឹងអ្វីដែលខ្ញុំកណ្ដាលនេះខ្ញុំជួបប្រទេសហ្នឹងនៅក្នុងសហគមន៍របស់យើងហ្នឹងគឺមានហើយមានអាយុ10មានអាយុ7ឆ្នាំអាយុ5ឆ្នាំអាយុ18ខែអាយុ16ហ្នឹង គឺគឺគាត់មាន មានផ្ទុកឲ្យគ្រាន់ថាអាការៈរោគគាត់ដោយសារប្រព័ន្ធសួតគាត់នឹងមិនទាន់ដូចថានៅខ្លាំងណាអញ្ចឹងអាចអាចមានការធូរស្រាលឡើងវិញបានប៉ុន្តែផ្ទុយទៅវិញតកតនឹងការចាក់ថ្នាំវ៉ាក់សាំងនេះគេកំពុងតែធ្វើការសិក្សាថាតើគួរតែចាក់ឲ្យក្មេងអាយុ12ឆ្នាំឡើងទៅឬក៏យ៉ាងដូចម្ដេចពីព្រោះគ្នាក៏ប៉ះពាល់ខ្លាំងក្នុងកលតិសៈនេះគុំចាអឺតិគុណអឺ នៅក្នុងកិច្ចសន្ទនានេះផងដែរហ្នឹងគឺកណាយល់ឃើញថា ប្រហែលជាគួរតែមានការផ្ដោតមួយជ្រុងទៀតតកតងជាមួយនឹងឪពុកម្ដាយដើម្បីឲ្យគាត់លឺតឲ្យគាត់ដេញជ្រាបមុនជាពិសេសដែលឪពុកម្ដាយដែលមានកូនតូចតូចហ្នឹងគឺថាកុំឲ្យធ្វេសប្រហែសពីព្រោះថាក្មេងៗជួនកាលគាត់ អត់ស្រួលខ្លួនក៏ប៉ុន្តែក៏គាត់នៅសកម្មនេះអានឹងយើងបានដឹងទាំងអស់គ្នាហើយអញ្ចឹងមកចង្កាត់ទៅថាក្មេងក្មេងពីតូចយើងគួរតែទៅធ្វើតេស្តវាដែរយ៉ាងម៉េចអូខេអឹមកណាសូមចូលរួមកន្លែងនឹងតិចប៉ុន្តែប្រហែលជាមិនមិនដឹងថាកណាឲ្យយោបល់នឹងត្រូវឬអត់ទេពីព្រោះទី1ចេះទី1យើងដឹងហើយថាអឺមេរោគ COVID-19 វានឹងស្លាប់បើសិនជាយើងមិនមែនជាអ្នកចម្លង អញ្ចឹងមានន័យថាមេរោគនេះនៅរស់គឺដោយសារយើងជាអ្នកចម្លងមូលហេតុដែលយើង អ្នកចម្លងគឺយើងជួបគ្នាអញ្ចឹងប្រភេទ data នេះវាអត់រើសអាយុអត់រើសអីទេអញ្ចឹងឧទាហរណ៍ថានៅកន្លែង child care ឧទាហរណ៍ថាមានអ្នកណាមួយផ្ទុកមេរោគហ្នឹងប៉ុន្តែគាត់ក៏អត់ដឹងថាគាត់មានផ្ទុកមេរោគហ្នឹងអ្នកខ្លះគាត់ជាអ្នក carrier មានន័យថាគាត់អត់មានរោគសញ្ញាអីទាំងអស់ប៉ុន្តែឲ្យតែអ្នកណាគាត់មានប្រព័ន្ធការពាររោគនឹងខ្សោយគឺគាត់ទទួល គាត់ទទួលមេរោគហ្នឹងហើយអញ្ចឹងក្មេងដូចគ្នាបើសិនជាក្មេងជួនកាលណាគាត់ធម្មតាខ្មែរយើងជាពិសេសអ្នកដែលគ្នាធ្វើការគ្នាមិនសូវយកកូនទៅដាក់នៅ child care អីទេជួនកាលយកទៅដាក់ផ្ញើនៅបងផ្ទះបងផ្ទះប្អូនផ្ទះមីងអីទៅធ្វើការដល់អញ្ចឹងទៅកន្លែងបើកន្លែងធ្វើការនឹងមានផ្ទុកមានន័យថាក្មេងនឹងឆ្លងមកឆ្លងមកហើយមកដល់ផ្ទះឆ្លងដល់ឪពុកម្ដាយទៀតហើយដល់ពេលក្មេងជួនកាលណាគ្នាមានចេះប្រាប់អី យើងកាលណាហៀសបោទៅក៏ជូតវឹបអញ្ចឹងទៅចុះក្មេងធម្មតាក្មេងធម្មតាអញ្ចឹងអញ្ចឹងវាតម្រូវការឲ្យឲ្យយើងជាមនុស្សចាស់យើងអ្នកមើលហ្នឹងយើងត្រូវតែតាមដានហើយឧស្សាហ៍និយាយប្រាប់អំពីមេរោគ COVID-19 ហ្នឹងឧស្សាហ៍ប្រាប់តាហេតុអ្វីក៏យើងត្រូវតែក្អកនៅលើកែងដៃឬក៏យើងត្រូវលាងដៃយើងត្រូវពាក់ម៉ាស់ ហើយយើងឃើញ គេច្រើនយើងកំទៅចិត្តគេអញ្ចឹងយើងយកឱកាសហ្នឹងដូចថាបង្រៀនក្មេងហ្នឹងឲ្យចេះយល់ឲ្យចេះមើលក្មេងដតីអញ្ចឹងវាអឺស្រួលសម្រាប់ខ្ញុំកណ្ដាលនេះខ្ញុំនិយាយប៉ុន្តែវាពិបាកក្នុងការធ្វើប៉ុន្តែយើងត្រូវតែយកឱកាសនេះដូចថាធ្វើយ៉ាងម៉េចឲ្យคลายទៅជាការអប់រំមួយ សម្រាប់ក្មេងដើម្បីឲ្យគាត់យល់អញ្ចឹងណាពួកចំនួនក្មេងមានឆ្លងច្រើនជាជាជាទូទៅដូចគុណអឺ ជាទូទៅគឺនៅតាមសាលានៅតាមអីនៅក្នុងរដ្ឋ Victoria នេះហើយកណាជឿថាក៏មិនខុសពីសាលានៅរដ្ឋ New South Wales ដូចគ្នាគឺគ្រូបានបង្ហាត់បានអីច្រើនក៏ប៉ុន្តែឪពុកម្ដាយដេញសហគមន៍នានាហ្នឹងក៏គួរតែធ្វើម៉េចចូលរួមពីព្រោះថានៅពេលដែលយើងការពារខ្លួនយើងកូនទូចទូចក៏ដែលនៅសាលានៅអីហ្នឹងក៏ត្រូវការពារផងដែរបងស្រីកងតើមានព័ត៌មានបន្ថែមតកតងជាមួយថា ព្រោះថានៅនៅខាងម៉ែលប៊ននេះគឺមានការលើកទឹកចិត្តឲ្យតាក់ទងទៅវិជ្ជបណ្ឌិតជាពិសេសគឺឪពុកម្ដាយដែលមានដែលកូនគាត់មានបញ្ហាយើងហៅថាសុខភាពប្រចាំកាយដូចជាអាស្មាដូចជាគាត់មានជំងឺប្រចាំកាយគាត់គួរតែតាក់ទងទៅវិជ្ជបណ្ឌិតថាតើគួរតែឲ្យកូននឹងចាក់ដេញវ៉ាក់សាំង អស់ហើយឬមួយក៏យ៉ាងម៉េចព្រោះថានៅម៉ែលប៊ននេះចាប់ពីអាយុ12ឆ្នាំដល់15ឆ្នាំដេញបើដេញបើសិនជាកុមារហ្នឹងកូនក្មេងហ្នឹងគាត់មានបញ្ហាសុខភាពណាមួយតាមយោបល់របស់វិជ្ជបណ្ឌិតវិជ្ជបណ្ឌិតគាត់អាចចេញហៅថាចេញសម្បត្តិគ្រប់គ្រងដើម្បីឲ្យគាត់ទៅទទួលចាក់ថ្នាំវ៉ាក់សាំងហ្នឹងបើសិនជាឪពុកម្ដាយឬមួយក៏កូនហ្នឹងគាត់យល់ព្រមតើតើមានការលើកទឹកចិត្តទេបងបាទ យោងយោងអរគុណច្រើនយោងយោងទៅតាមព័ត៌មានពីទូរទស្សន៍ពីម្សិលមិញទេគឺគេពិភាក្សាពីក្មេងដែលមានអាយុ12ឆ្នាំនិងមាន ជំងឺប្រចាំកាយប៉ុន្តែគេមិនទាន់អនុញ្ញាតថាតើយើងត្រូវទំនាក់ទំនងទៅខាងណាឲ្យច្បាស់លាស់នៅឡើយទេគេកំពុងតែគិតគូរប៉ុន្តែវាច្បាស់លាស់អឺហើយសម្រាប់ ឪពុកម្ដាយឬកូនឬកមីងឬកពូអីបើថាមានការបារម្ភហ្នឹងគឺ អ្នកដែលយើងតំណាក់តំណងដំបូងបង្អស់ហ្នឹងគឺបច្ចេកបណ្ឌិតនៅតាមមូលដ្ឋានហ្នឹងឯងប៉ុន្តែ ដោយសារកលៈទេសៈនេះវានិយាយទៅខ្ញុំមានការអាណិតបច្ចេកបណ្ឌិតនៅតាមមូលដ្ឋានខ្លាំងមែនទែនពីព្រោះទី1ឆ្នាំវសាំងមិនមែនរដ្ឋាភិបាលចែកឲ្យវិជ្ជបណ្ឌិតនៅតាមមូលដ្ឋានគ្រប់គ្រប់វិជ្ជបណ្ឌិតទេ គឺមានកំណត់អញ្ចឹងវេជ្ជបណ្ឌិតខ្លះគឺគាត់ទទួលចាក់ឆ្នាំវ៉ាក់សាំងផងគិលានុបដ្ឋាយិកាទៅជួយផងហើយទូរស័ព្ទផងហើយប្រជាពលរដ្ឋខ្លះដោយសារគាត់ខ្លាចជំងឺ ការឆ្លងនៃមេរោគ COVID-19 នៅមន្ទីរពេទ្យអញ្ចឹងអ្នកខ្លះដែលមានជំងឺខ្លាំងរហូតប៉ះពាល់ជីវិតគាត់ចង់ទទួលមរណភាពនៅផ្ទះអញ្ចឹងវិជ្ជបណ្ឌិតនៅតាមមូលដ្ឋានក៏ត្រូវតែជួយគ្រប់គ្រងគាត់ផងដែរហើយទន្ទឹមនឹងនឹងអ្នកដែលមានទុកមេរោគ COVID-19 នៅតាមមូលដ្ឋាន គឺទំនាក់ទំនងទៅគាត់រហូតអញ្ចឹងទៅកលៈទេសៈនឹងមានន័យថាអ្វីអ្វីគឺវាវាចង់និយាយថាពេលអង់គ្លេសគេថា overload បងវាវាច្រើនពេកពេកដែលថាយើងមិនអាចអឺរោគអ្វីនឹងប្រឈមមុខឲ្យភ្លាមភ្លាមបានគ្រាន់ថារដ្ឋាភិបាលគិតប៉ុន្តែ ដាក់ចូលប្រើជាជាផ្លូវការពេលណាយើងអត់ទាន់ដឹងសង្ឃឹមថាពេលឆាប់ឆាប់ហ្នឹងចា អញ្ចឹងបានន័យថាគូពេទ្យវេជ្ជបណ្ឌិតតាមតំបន់ហ្នឹងគ្មានពេលសម្រាប់អីសោះពីព្រោះគាត់គាត់ចាក់ថ្នាំវសាំង ផងគាត់មើលជំងឺផងគាត់ទទួលទូរស័ព្ទពីកៅផងអញ្ចឹងបានន័យថាការងាររបស់គាត់ហ្នឹងគេហៅ double ដល់លើ double ទៀតណាវាវាច្រើនធ្ងន់ធ្ងរណាស់ដូច្នេះដូចជាស្រីកងបានរៀបរាប់មិញគឺថាគឺជាការអាណិតអឺគេហៅអនិច្ចាគាត់ណាបានន័យថាធ្វើយ៉ាងណាឲ្យគាត់នៅថាជួបប្រទះជាមួយនឹងមេរោគថែមទៀត អញ្ចឹងដើម្បីខ្ញុំកណាសូមបន្ថែមបន្តិចទៀតសិនកណាសូមបន្ថែមត្រង់ចំណុចវិជ្ជមនិតនៅតាមមូលដ្ឋាន ហើយគាត់ ប្រឈមមុខនឹងការឆ្លងមេរោគ COVID-19 ប្រភេទ Delta នេះខ្លាំងជាទីបំផុតវិជ្ជបណ្ឌិតខ្លះគឺគាត់ត្រូវធ្វើចតាឡាយស័កនៅផ្ទះពេលដែលគាត់ធ្វើចតាឡាយស័កនៅផ្ទះនឹងហើយដែលដែលដែលខ្ញុំកណានខ្ញុំឆ្លងកាត់នឹង អ្វីដែលយើងទំនាក់ទំនងគាត់នឹងគឺគាត់ជួយយើងពីគាត់កំពុងតែធ្វើចតាឡាយស័កនឹងទៀតចុះឧទាហរណ៍ថាមានប្រជាពលរដ្ឋណាម្នាក់ដែល គាត់មាន ជំងឺរ៉ាំរ៉ៃគាត់មានជំងឺមហារីកគាត់ត្រូវដំណាក់កាលចុងក្រោយអញ្ចឹងយើងត្រូវការវិជ្ជបណ្ឌិតនៅតាមមូលដ្ឋានអញ្ចឹងបណ្ដាញរបស់យើងនឹងថាតាថាតាគាត់ត្រូវផ្ញើសម្បត្តិឆ្នាំនឹងទៅខាងណាអញ្ចឹងយើងជាអ្នកនៅក្នុងសហគមន៍នឹង យើងត្រូវដឹងថាអូខេឥឡូវយើងអត់អាចទៅជួបវេជ្ជបណ្ឌិតបានទេប៉ុន្តែយើងត្រូវទំនាក់ទំនងខាងកន្លែងអសតឋានលក់ឆ្នាំហ្នឹងថាតើវេជ្ជបណ្ឌិតរបស់ខ្ញុំផ្ញើសម្បត្តិហ្នឹងហើយខ្ញុំឲ្យគ្រួសារអ្នកជំងឺរបស់ខ្ញុំហ្នឹងទៅយកឆ្នាំហ្នឹងពីកន្លែងអ្នកឯងឬក៏អ្នកឯងយកមកដាក់ឲ្យឲ្យផ្ទះអ្នកជំងឺខ្ញុំបានឬទេ អាហ្នឹងមួយទី2បើអ្នកជំងឺត្រូវការយកឈាម យើងគ្រាន់តែសំណូមពរ ឲ្យវិជ្ជបណ្ឌិតផ្ញើសម្បត្តិទៅកន្លែងយោឈាមឲ្យគេមកយោឈាមអញ្ចឹងអ្វីអ្វីគឺយើងនៅមានដំណើរការទាំងអស់នៅពេលដែលវិជ្ជបណ្ឌិតយើងកំពុងតែធ្វើចតាឡៃស័កប៉ុន្តែយើងធ្វើទៅតាមអ្វីដែលយើងអាចធ្វើបានប៉ុន្តែយើងក្នុងសហគមន៍នឹងយើងត្រូវដឹងបណ្ដាញនៅក្នុងសហគមន៍យើងនឹងឲ្យច្បាស់ឲ្យច្បាស់ថាតើឥឡូវនឹងយើងអាចជួបគ្នាបានឥឡូវនឹងយើងអាចទៅជួបវិជ្ជបណ្ឌិតបាន យើងធ្វើ telehealth យើងធ្វើ video call គ្រប់គ្រប់គ្រប់អ្វីអ្វីទាំងអស់គឺត្រូវផ្លាស់ប្ដូរទាំងអស់អញ្ចឹងមកន័យថាខ្ញុំចង់សំណូមពរឲ្យប្រជាពលរដ្ឋម្ដងទៀតមុននឹងយើងជួបជុំគ្នា មុននឹងយើងចេញពីផ្ទះមុនយើងយើងគិតថាធ្វើអ្វីមួយបំពេញច្បាប់ក្រសួងសុខាភិបាលយើងត្រូវគិត អំពីផលវិបាកទាំងអស់នេះគិតឲ្យច្បាស់បើពំនោះសោតទេយើងទាំងអស់គ្នានឹងអាចជួប គ្រោះនេះហានិភ័យនេះរត់តែខ្លាំងឡើងអញ្ចឹងណា ចាអឺលោកច័ន្ទវ៉ានក៏សួរថាអឺសួរយើងទាំងអស់គ្នាថាតើ COVID 19វាបំលែងខ្លួនទៅទៅកំឡែងខ្លួនទៅប្រមាណភាគហើយមកយើងដឹងអាហ្នឹងមកយើងដឹងសួរសួរចឹងយើងមិនដឹងទេសុំតើតើមានអាមេគ្រប់អាមេគ្រប់ពួកខ្ញុំឲ្យខ្ញុំឲ្យកណាអាចឲ្យអាចឲ្យជាព័ត៌មានតិចតួចខ្លះ ព្រោះយើងដឹងថាអនាគតកាលនៃការឆ្លងមេរោគ COVID-19 យើងអត់ដឹងទេមេរោគអីក៏ដោយគឺវាបំផ្លែងទាំងអស់វាអត់មាននៅដូចគ្នាគ្រាន់តែថាមេរោគខ្លះពេលដែលវា បំផ្លែងវាអត់មានអត្តពលទេឬក៏វាអាចស្លាប់ប៉ុន្តែមេរោគ Delta នេះវាបំផ្លែងជួនកាលមេរោគខ្លះគឺយើងមានការខ្វល់ច្រើនដូចជាដូចជាបំផ្លែងប្រភេទ Delta នេះគឺយើងកំពុងតែខ្វល់ខ្លាំង រីឯការបំផ្លែងទៀតគេហៅថា lamba strain ហ្នឹង ដែលកំពុងតែកើតឡើងនៅប្រទេសដទៃហ្នឹងគឺគេកំពុងតែធ្វើការសិក្សាថាតើវាមានឥទ្ធិពលខ្លាំងដូច delta ឬក៏លើសពី delta អញ្ចឹងក្នុងមេរោគនីមួយៗគឺវាបំផ្លែងបំផ្លែងរហូតវាឆ្លាតជាងយើងទៀតវាតូចតែវាឆ្លាតដោយ delta នេះវាតូចវារឹងវាមាំវាលវាសវាខ្លាំងទៀតអញ្ចឹងគុនចាអឺ យើងមើលសញ្ញាដែលខាងក្រសួងក្រសួងសុខាភិបាលគេបានធ្វើរូបភាពយើងមើលឃើញម្នាក់វាឡើងទៅជា4នាក់4នាក់អា4នាក់ឡើងទៅ8នាក់អញ្ចឹងទៅវាវាកាត់គោលកាត់ចោលនឹងសម្បំណាព្រោះអញ្ចឹងបើថាតើប្រយ័ត្នមែនទេព្រោះហ្នឹងហេតុអីបើថាគេមិនអោយចេញទៅក្រៅដោយសារតែអាហ្នឹងវាឆ្លងលឿនពេកដូចជាស្រីកនសិទុយដោយសារនិយាយថាប្រយ័ត្នមែនទេហ្នឹងលឿនណាស់លឿនជាងគេថាដូចជានឹកស្មានមិនដល់ណា ឥឡូវលោកលោកតាមិហៀងមានអីថែមលើហ្នឹងទេអឺខ្ញុំកណាមចង់ចូលរួមនៅក្នុងកិច្ចសន្យានេះ កិច្ចសន្ទនានេះបន្ថែមទៀតអឺដោយថាអ្វីដែលយើងអាចការពារបាននៅពេលនេះគឺការទទួលបាននៅការចាក់វ៉ាក់សាំងហើយកន្លងមកហ្នឹងគឺនៅក្នុងរដ្ឋ Victoria នេះឥឡូវនេះកំពុងតែធ្វើម៉េចដើម្បីចាក់ឲ្យបានលឿនប៉ុណ្ណឹងជាមួយនឹងរដ្ឋ New South Wales ពីព្រោះថារដ្ឋ New South Wales ឥឡូវនេះសន្ទុះនៃការទទួលចាក់វ៉ាក់សាំងហ្នឹងគឺលឿនមែនទែនដែលខាងកណាមសង្ឃឹមថាដាច់ខែ8នេះធ្វើម៉េចចាក់តាមឲ្យទាន់ហើយដូច្នេះកណាឆ្លៀតក្នុងក្នុងឱកាសនេះអំពាវនាវដល់សហគមន៍ខ្មែរយើង នៅក្នុងទីក្រុងម៉ែលប៊នក៏ដូចជានៅរដ្ឋផ្សេងផ្សេងផងដែរហ្នឹងគឺថាវិធី ឬមួយក៏អ្វី ដែលអាចការពារយើងបាន បើទោះបីជាមានពីរដូសអឺហើយនឹងអាចឆ្លងក៏ដោយក៏ប៉ុន្តែតាមអ្នកវិទ្យាសាស្ត្រហ្នឹងអ្វីដែលឃើញហ្នឹងគឺថា បើសិនជាឆ្លងហើយឈឺក៏វាមិនឈឺធ្ងន់ណាដូច្នេះដេញធ្វើម៉េចទទួលការចាក់វ៉ាក់សាំងហ្នឹង ដោយរស់រាន់ដោយតែបងស្រីកងគាត់បានអំពាវនាវអញ្ចឹងគឺកណា បាន ដឹង ថានៅក្នុងសហគមន៍របស់យើងដោយដែលកម្មវិធីមុនមុនអញ្ចឹងគឺមានការស្ទាក់ស្ទើរ hesitation ដោយសារតែទទួលព័ត៌មានផ្សេងផ្សេងជាពិសេសគឺព័ត៌មានតាមតាម Facebook ដែលថាព័ត៌មានខ្លះវាជាព័ត៌មានយើងហៅថាខ្វះជ្រុង misinformation មិនមែនជ្រុងជ្រោយអត់គ្រប់ជ្រុងជ្រោយដេញហើយហើយអត់មានអ្វីជាបង្អែកឬតតគ្នាថាចាក់ Pfizer ប្រហែលជាល្អជាង AstraZeneca អញ្ចឹងចាំ Pfizer មកចាំចាក់អីអញ្ចឹងទៅហើយខ្លះឮថាឥឡូវ ចូលដល់ Johnson Johnson ហ្នឹងកុំទាន់ថាចាក់ទីទៀតមកដើរណាមកទៀតហើយអញ្ចឹងក៏ប៉ុន្តែចំពោះមុខគឺអ្វីដែលជាជា advice ជាប្រឹក្សារបស់ Chief Medical Officer ហ្នឹងគឺថាដេញអំពាវនាវឲ្យមាន ការចាក់ទោះបីជានៅក្នុងដេញនៅក្នុងគោលការណ៍ស្ម័គ្រចិត្តក៏ដោយតិគុណក៏ប៉ុន្តែ គឺថានៅក្នុងរដ្ឋវិទូរីនេះចាប់ ពីថ្ងៃច័ន្ទនេះគឺយើងរុញរហូតទៅដល់ឲ្យមានហៅ drive through vaccination center គឺបានសេចក្តីថាឲ្យបើកឡានចូលទៅមកមិនបាច់ចាប់ចុះពីឡានគឺថាអ្នកដែលគាត់ធ្វើការដេញខាងចាក់ថ្នាំវ៉ាក់សាំងឲ្យនឹងគឺគាត់ទៅដល់បង្អួចនឹងតែម្ដងគាត់បើបង្អួចឡានដើម្បីផ្ដល់ភាពងាយស្រួលអញ្ចឹងទៀតដើម្បីថាធ្វើម៉េចតាមឲ្យទាន់ខាងស៊ីដនី ដូច្នេះដេញណានៅក្នុងឱកាសនេះគឺថាកណាមិនមិនមិនមិនចង់ដេញណាអំពីវនីវហើយអំពីវនីវទៀតវានាំឲ្យមានការភ័យបារម្ភច្រើនពេកទេពីព្រោះថាយើងទាំងអស់គ្នាដែលកំពុងតែនៅក្នុងយើងហៅថាស្ថានភាព lockdown នេះគឺថាវាវាប៉ះពាល់ផ្លូវអារម្មណ៍ប៉ះពាល់ mental health នឹងវាខ្លាំងទៅហើយដូច្នេះសូមអំពាវនាវថាធ្វើម៉េចដេញឲ្យជឿទៅលើ ហើយមានជំនឿទៅលើក្រមវិជ្ជសាស្ត្រមានជំនឿទៅលើក្រមអ្នកដែលគេឈួរដេញពាំងដេញការពារឲ្យយើងទាំងអស់គ្នាមានសុវត្ថិភាពអ្វីដែលពួកគាត់សំណូមពរហ្នឹងគឺថានាំគ្នាទៅចាក់វ៉ាក់សាំងពេលដែលយើងអាចចាក់វ៉ាក់សាំងបានអរគុណអូខេអរគុណណាលោកតាមីហៀងបែរមកជួបអ្នកស្រីកងស្រីទួយវិញថា កតាអ្វីដែលបានបាទធ្វើឲ្យខាងស៊ីដនីនឹងដូចមានលបឿនលឿនជាងខាងបៃបន ឥឡូវសូមនិយាយកំសែងតិចកាលពីលោកសាក់មីយើងអត់ថាចង់ឈ្នះអញ្ចឹងកណាធ្វើតាមស្រួលទេប៉ុន្តែឥឡូវថាលោកថាចង់ឈ្នះហើយកណារត់ប្រឹងរត់លើដើមថាអត់ឲ្យឈ្នះបានទេទីនេះត្រូវតែឈ្នះអញ្ចឹងហ្មងកើនរឿងថាមកថាមកថាជាមកពីរដ្ឋញូវសេវាយើងក៏រៀនខូចបន្តិចដែររៀនខូចត្រង់តែយ៉ាងម៉េច កលៈទេសៈពោះសេដ្ឋកិច្ចយើងនៅក្នុងប្រទេសអូស្ត្រាលីនេះកាលណាប៉ះរដ្ឋមួយណាខ្លាំងគឺយើងប៉ះពាល់រដ្ឋផ្សេងទៀតហើយអញ្ចឹងដោយសារយើងបានចិត្តបន្តិចនៅក្នុងរដ្ឋយូសាវ៉ានេះបានចិត្តថាយ៉ាងម៉េចយើងមានលេសថាយើងឆ្លងខ្លាំងយើងឆ្លងខ្លាំងមែនអញ្ចឹងយើងមានអត្តពលយើងថាយើងត្រូវតែធ្វើយ៉ាងណាយើងត្រូវតែតែនាំគ្នាទៅចាក់ថ្នាំដល់អញ្ចឹងទៅការលោកទី1លោកទី2មែនដូចលោកតាក់មេងហៀងលោកមានមានប្រសាសន៍មែនថាថានិយាយពីខ្យល់ចេញពីឆ្វេងទៅស្ដាំ ចេញពីស្ដាំទៅឆ្វេងអត់មានអ្នកណាខ្វល់ហ្មងកណាអ្នកចោះឈ្មោះឲ្យកូនចាស់ឃើញស្រាប់ហើយ4ថ្ងៃសឹកចិត្តអត់ធ្វើការអង្គុយចាំចោះឈ្មោះឲ្យប្រជាពលរដ្ឋអត់មានអ្នកណាមកចោះឈ្មោះទេដល់ពេលអាលោកទី3នេះមកពឹបវាឆ្លងលឿនពេកអញ្ចឹងម្នាក់ម្នាក់ដូចទឹកហូរអញ្ចឹងរត់រត់ទៅរត់ទៅចាក់ទាំងអស់គ្នាដល់អញ្ចឹងទៅ ចំនួនហ្នឹងកើនរត់ទៅខ្លាំងឡើងហើយបើក្នុងខបរាមតាយើងវិញគាត់ណាកន្លែងអសតឋានហ្នឹងមាន2ជាប់ជាប់គ្នា ហើយមានកន្លែងលោកបណ្ឌិតលីសុកែផងហើយនៅខាង Prairie ទៀតអញ្ចឹងកន្លែងបណ្ដាញនៅក្នុងស៊ីដនីមានច្រើនហើយកន្លែងខ្លះមាន mobile ទៀតហើយកណានឹងចោះឈ្មោះឲ្យប្រជាពលរដ្ឋទៅកន្លែងផ្សេងហ្នឹងទៅមកមកវគ្គផ្សេងទៀតអញ្ចឹងបំបែកកន្លែងទីកន្លែងដែលចាក់ឆ្នាំនឹងច្រើនអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋយើងហ្នឹងបានទៅចាក់ច្រើនហើយមួយទៀតការដែលយើងផ្សាយព័ត៌មានហើយយើងពេលគាត់ទូរស័ព្ទមកគាត់ឆ្ងល់អញ្ចឹង ពលភាកច្រើនខ្មែរយើងគាត់ខ្លាចធម្មតាគាត់ខ្លាចគាត់លឺពលមិនគាត់ខ្លាចអញ្ចឹងគាត់ទេមកច្រើនអញ្ចឹងទៅយើងចំណាយពេលបញ្យលប្រាប់គាត់អញ្ចឹងទៅថានឹងវាមិនមិនចេះហើយមួយទៀតប្រជាពលរដ្ឋដែលគាត់ឆ្លងនឹងគឺគាត់មានផលវិបាកខ្លាំងណាស់អញ្ចឹងដោយគាត់អាយុជាង20ជាង30អីគាត់ពងកាយសម្បទាខ្លាំងដល់គាត់ឆ្លងគាត់ថាគាត់ខ្លាំងប៉ុណ្ណឹងផងគាត់ស្ទើរតែស្លាប់ពេលដែលគាត់ឆ្លងហ្នឹងចុះតម្រាំដល់ប្រជាពលរដ្ឋគាត់មនុស្សចាស់ អញ្ចឹងមានតែថ្នាំវ៉ាក់សាំងការពារទេ ដែលជួយកុំឲ្យយើងមានអាការៈរោគខ្លាំងហើយកុំឲ្យយើងពិបាកទៅមន្ទីរពេទ្យអញ្ចឹងយើងអត់មានផ្លូវអីផ្សេងក្រៅពីតចាក់ថ្នាំវ៉ាក់សាំងការពារទេចឹងហើយបានប្រជាពលរដ្ឋឥឡូវនាងខ្ញុំក៏សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋយើងក្នុងវេលាក្រេនេះគឺគាត់មានការទទួលខុសត្រូវចំពោះខ្លួនគាត់និងក្រុមគ្រួសារគាត់ខ្ពស់មែនទែន គឺខ្ញុំទទួលបានទូរស័ព្ទច្រើនហើយជួនកាលគាត់ចាក់បានអញ្ចឹងទៅគាត់ថេកមកឲ្យយើងយើងដូចថាពេលហ្នឹងរង្វាន់ដែលដែលសបាយជាងគេបំផុតក្នុងនាមជាសហការីនៃសហគមន៍ហ្នឹងគឺពេលដែលគាត់ថាគាត់ចាក់ថ្នាំវ៉ាក់សាំងរួចហើយហ្នឹងហ្មងគឺអត់មានមិនបាច់ចាំទិញខេកមិនបាច់ចាំផ្ញើអីផ្សេងមកឲ្យទេគ្រាន់តែថាបងខ្ញុំចាក់ថ្នាំហើយហើយមីងខ្ញុំចាក់ថ្នាំហើយហើយដូចដូចក្នុងចិត្តហ្នឹងវាអអថាយ៉ាងម៉េចថាយើងឆាប់បាន ត្រឡប់មកធាតដើមវិញយើងចូលរួមនៅអ្វីដែលក្រសួងសុខាភិបាលគេតម្រូវឲ្យយើងធ្វើហើយវាសំខាន់ជាទីបំផុតទៀតនេះវាវាអត់មានអស់លុយអីសោះសឹងតែគេឲ្យលុយយើងទៅចាក់ទៀតហើយគេលាននៅបថាយិកាវិជ្ជបណ្ឌិតគាត់ជួនកាលគាត់ធ្វើការ24ម៉ោងក៏យើងអត់ដឹងដែរដើម្បីឲ្យយើងនឹងបានចាក់ទាំងអស់គ្នាអញ្ចឹងទៅសម្រាប់សម្រាប់ខ្ញុំកណ្ដាលនេះខ្ញុំនឹងគឺអគឺត្រង់ដែលគាត់ថាខ្ញុំបានពីមជុលហើយរួចហើយ រួចហើយរួចខ្ញុំរួចអស់ហើយអញ្ចឹងទៅយើងនឹកឃើញថាទោះបីជាគាត់ឆ្លងក៏គាត់អត់មានអាការៈរោគខ្លាំងដែរយើងយើងអត់សូវបារម្ភណាកូនចាស់អូខេហ្នឹងហើយលោកតាច័ន្ទវ៉ែនគាត់សួរទៀតគាត់ថាតើចាក់វ៉ាសាំងហ្នឹងចាក់ជារៀងរាល់ឆ្នាំឬបើលោកតើមហៀងតែពីគុណរហូតមកដល់ពេលនេះហ្នឹងគឺមិនទាន់មានឃើញអឺ សេចក្តីថ្លែងការណ៍ឬក៏ការសម្រេចពី ក្រុម Chief Medical Officer ដែលជាអ្នកផ្ដល់យោបល់ដេញតាក់ទងជាមួយការចាក់វ៉ាក់សាំងនឹងនៅឡើយទេ ហើយក៏ប៉ុន្តែកណាបានឃើញសេចក្តីរាយការណ៍របស់ WHO គឺ អង្គការសុខភាពពិភពលោកដែលទទួល មួយផ្នែកដែលទទួលខុសត្រូវពីរឿងវ៉ាក់សាំងនេះគឺបាននិយាយអំពីយើងហៅថា booster ឬមួយក៏ដេញបញ្ចូលទី3 ដឹកគុណរហូតមកដល់ពេលនេះហ្នឹងគឺថាមិនទាន់បានទទួលព័ត៌មានឬក៏មិនទាន់បានដឹងអំពីតើត្រូវចាក់មជុលទី3ឬក៏អត់ឬមួយក៏ប្រមាណខែក្រោយប្រមាណឆ្នាំក្រោយត្រូវចាក់បន្តទៀតឬមួយក៏ឬមួយក៏យ៉ាងណានោះទេវាពិតពិតប្រកបដែរថាអ្វីដែលនៅចំពោះមុខនៅពេលនេះគឺថាធ្វើម៉េចដើម្បីជំរុញ លើកទឹកចិត្តអំពាវនាវតាក់ទាញឲ្យប្រជាជនយើងហ្នឹង ចាក់ឲ្យបានរហូតទៅដល់70ហើយបើបាន80%នៃស្ថិតិប្រជាជនសរុបហ្នឹងនឹង គឺកាន់តែល្អដូចគុណដូចជាកណាដែលជារាប់ថាដែលជាដេញណាសមាជិកសភារបស់រដ្ឋាភិបាលទោះបីជាការចាក់ថ្នាំវ៉ាក់សាំងនេះ ក្នុងគោលការណ៍ស្ម័គ្រចិត្តក៏ដោយក៏ប៉ុន្តែ គឺលោកប្រមុខរដ្ឋគឺបានលើកទឹកចិត្តថាថ្ងៃទី1ដែលអាចចាក់បានគ្រប់អាយុត្រូវចាក់គឺត្រូវទៅចាក់មុនគេដែលយើងដើរតួជាគំរូបើទោះបីជាមិនមែនជាមិនជាការបង្ខំទេក៏ប៉ុន្តែដេញនេះយើងនេះក្នុងន័យយើងជាជួមុខជួមុខជួមុខអញ្ចឹងដូចជាខាងកណា កណាអត់មានអត់មានឱកាសដើម្បីដេញបានសួរបញ្ជាបណ្ឌិតប្រចាំ គ្រួសារថាគួរតែចាក់មិនចាក់ទេដឹងថាឲ្យទៅឆ្នាំមកគឺ ចាក់ភ្លាមហើយតិគុណដូច្នេះអាហ្នឹងគឺអឺចម្លើយដល់ខ្លីរហូតមកដល់ពេលនេះគឺថាតកតូនជាមួយនឹងចាក់មជុលទី3ដែលចាក់ដូសទី3ឬមួយក៏ត្រូវចាក់បន្តទៀតឆ្នាំក្រោយឬមួយក៏ឆ្នាំក្រោយមួយមួយទៀតហ្នឹងយើងបន្តតាមនៅនៅជាសំណួរដែលយើងត្រូវនៅបន្តតាមដានទាំងអស់គ្នានេះអូខេអឺអញ្ចឹងយើងមិនអាចដឹងថា ប្រសិទ្ធភាពឆ្នាំហ្នឹង មានអាយុកាលប្រហែលណាតាមមើល ធ្វើបានរហូតឬក៏2ឆ្នាំចាក់ម្ដងយើងមិនដឹងទេណាអឺនៅស្រីមិនតាន់មិនតាន់ដឹងឯងគុណចាស់ព្រោះអីអឺមុននឹងគេចាក់អាឆ្នាំដូចថាសិទ្ធដូចថាថ្នាក់មជ្ឈលទី3ឬក៏រាល់ឆ្នាំហ្នឹងគេត្រូវធ្វើការសិក្សាច្រើនណាគុណចាស់ធ្វើការសិក្សាឲ្យច្រើនមែនទែនព្រោះជួនកាលវាអាចថាមេរោគ COVID-19 សូមឲ្យដូចមាត់ចុះអាចថាវាវារលាយបាត់ ពីពិភពលោកក្នុងពេលឆាប់ឆាប់ទៅគឺយើងក៏យើងអត់ដឹងដែរវាអាចថាអញ្ចឹងគុនចាប៉ុន្តែបើថាអត់ទេគឺគឺគេអាចធ្វើការសិក្សាជាបន្តអញ្ចឹងយើងអត់តន់អត់តន់គិតអីចង់និយាយថាអត់តន់គិតពីអនាគតកាលហ្នឹងវាយ៉ាងណាយ៉ាងណីនៅឡើយទេពួកយើងពងតែដោតនៅលើអ្វីដែលវាជាចម្បងនៅបច្ចុប្បន្នកាលនេះគុនចាហ្នឹងហើយ អឺដូច្នេះកម្មវិធីរបស់យើងគឺកម្មវិធីសន្តានានឹងគឺថាទៅវិញទៅមកទៅវិញទៅមកយើងអាចសួរគ្នា បានមិនបាច់ចាំគិតថាអើយចាំពិធីកនឹងចាំសួរនោះទេថាអាចសួរគ្នាទៅវិញទៅមកបានក្នុងបង្កើតកម្មវិធីនេះដើម្បីឲ្យយើងនឹងមានការសំណេះសំណាលគ្នាទៅវិញទៅមកហើយមួយទៀតញាតិញោមដែលមានបំណងចង់សួរគឺថាអាចចូលក្នុង comment នឹងសួរបានសួរឲ្យវាគ្មិនយើងអាចដោះស្រាយបានក៏បានមិនបានតែចាំ ជឿទៅថ្ងៃក្រោយស្រាវជ្រាវបន្ថែមណាឥឡូវចំក្រោយក៏សូមអរគុណហើយចាំឲ្យលោកតាមនិហៀងអំពាវនាវឬក៏យ៉ាងណាផ្ដល់ជាកម្រិតចំណិច ជាអនុសាសន៍ចំក្រោយសូមអញ្ជើញលោកតាមនិហៀង កណ្ដាប់មានតែពីរទេត្រូវបន្ថែមគុណគឺនៅក្នុងអំឡុងពេលនេះ គឺជាពេលដ៏លំបាកជាពិសេសសហគមន៍ពហុវប្បធម៌សហគមន៍ខ្មែរយើងក៏នៅ ក្នុងនឹងដែរដេញគឺការប៉ះពាល់ពីព្រោះថាវាជាបទពិសោធន៍ថ្មីទាំងអស់គ្នាការដែល ដេញ lockdown ហើយបើកញ្ចក់ទូរទស្សន៍មកឃើញតែពីរឿងឆ្លងឃើញតែរឿង covid ឃើញតែរឿងមិនអាចធ្វើដំណើរបានអីទាំងអស់ហ្នឹងអ្វីអ្វីទាំងអស់គឺត្រូវផ្អាកដូចជាកម្មវិធីការកម្មវិធីបន់ទានសាសនាកម្មវិធីសង្គមអីទាំងអស់ហ្នឹងវាប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍ដូច្នេះជាថ្មីម្ដងទៀតគឺថាសុំទូរស័ព្ទតាម Zoom ក៏បានតាមអីក៏បាន ទៅមិត្តភ័ក្តិទៅអ្នកចិត្តខាងដែលយើងដឹងថាគាត់ អាចនៅឯកោពីព្រោះថាអ្នកខ្លះយើងគិតថាគាត់អត់ឯកោទេក៏ប៉ុន្តែជួនកាលចិត្តគាត់គាត់យល់ថាគាត់ដូចឯកោដែរហើយជាពិសេសដេញនៅក្នុងពេលជាមួយគ្នានឹងដែរហ្នឹងគឺ ថាអ្វីដែលយើងអាចធ្វើបាននៅក្នុង ការចូលរួមដើម្បីទប់ស្កាត់ដេញកិច្ចការដែលក្នុងនាមជាប្រជាជនសកម្មហ្នឹងគឺថាចូលរួមដើម្បីទប់ស្កាត់ធ្វើម៉េចដើម្បីឲ្យយើងអាចឆាប់ជួបជុំគ្នាវិញ បានកាន់តែឆាប់ដោយគុណនៅក្នុងឱកាសនេះគឺកណានៅតែកោតសរសើរដល់សហគមន៍ខ្មែរយើង ដែលតែងតែចូលរួម តែងតែយកចិត្តទុកដាក់ហើយដេញបន្តនៅការលើកទឹកចិត្តឲ្យមានការសួរសំណួរដូចជាទៅបងសៃកងឬក៏ទៅសមាទៅសហគមន៍នានាហ្នឹងបើសិនជាត្រូវរោគព័ត៌មាននៅក្នុងទីក្រុង Melbourne នេះគឺដេញលោកអ្នកអាច រោគព័ត៌មានតាក់ទងជាមួយនឹងកម្មវិធីរបស់រដ្ឋាភិបាលទប់ទល់ជាមួយនឹង COVID-19 ហ្នឹងដោយគ្រាន់តែចូលទៅ website គេហទំព័រគឺ coronavirus.vic.gov.au នៅទីហ្នឹងគឺមានព័ត៌មានទាំងអស់រួម ទាំងព័ត៌មានបក ជាភាសាខ្មែរផងដែរដែលដេញខាងរដ្ឋាភិបាលយើងធ្វើម៉េចដើម្បីផ្ដល់គ្រប់លទ្ធភាពទាំងអស់ដេញដើម្បីផ្ដល់ព័ត៌មាន ជូនទៅដល់ប្រជាជនយើងហើយកណាយល់ថានៅក្នុង ដេញរដ្ឋ New South Wales ហើយនិងរដ្ឋផ្សេងផ្សេងហ្នឹងក៏មានគេហទំព័ររបស់រដ្ឋាភិបាលដើម្បីយើងអាចទទួលបានដេញចំណុចមួយទៀតហ្នឹងតែគុណគឺថាអ្នកអ្នកចេះជួយអ្នកអ្នក ដែលអាចមានលទ្ធភាពដូចថាអានភាសាអង់គ្លេសឬមួយក៏ដេញអានជាភាសាខ្មែរហ្នឹងក៏យើងអាចយកព័ត៌មានបានច្រើនពីហ្នឹងដើម្បីចែកចាយជូនទៅដល់ សហគមន៍របស់យើងបន្តទៀតហើយសូមសរសើរដល់កម្មវិធីរបស់តិគុណ KKCC TV ហើយនៅបងសីកងដែលតែងតែចូលរួមដេញដេញនៅក្នុងការបន្តផ្ដល់ព័ត៌មានឲ្យទាន់ពេលវេលាទាន់ហេតុការណ៍ដល់សហគមន៍របស់យើងទាំងអស់គ្នានេះគុណអូខេអរគុណអរគុណច្រើនបងអ្នកស្រីតាក់មេអាអ្នកស្រីកងសេតូចម្ដងមកតើតើអំពីវនីចុងក្រោយ មានកំណត់អ្វីផ្លែកដែរទេសូមចេញ កណាកណាសូមអរគុណគុណចាស់ហើយជាដំបូងហ្នឹងខ្ញុំកណាសូមអរគុណទៅដល់ព្រះសង្ឃគ្រប់អង្គដែលលោកក្នុង ក្នុងពេលវេលាដ៏តាំងតឹងនេះលោកដូចថាព្យាយាមរោគមធ្យោបាយគ្រប់ពីសមត្ថភាព ហើយលោកមិនត្រឹមតែជួនជួយរោគព័ត៌មាន ជួយរកមធ្យោបាយឲ្យលោកជួយកែតម្រូវថាធ្វើយ៉ាងណាល្អដើម្បីឲ្យប្រជាពលរដ្ឋយើងអាចទទួលបានព័ត៌មានហើយបងប្អូនប្រជាពលរដ្ឋយើងផ្សេងទៀតដែលលោកចំណាយពេលដោយអត់មានគិតគិតពេលវេលាខ្លួនឯងឯងគឺគឺសើជ្រាវយកព័ត៌មានពិតប្រាកដហើយជាសំខាន់ទៅទៀតហ្នឹងសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលពេលនេះអ្វីដែលនាងខ្ញុំសង្កេតឃើញ គឺគាត់មានភាពក្លាហានច្រើន គឺគាត់ហ៊ាន ទេមកសួរទោះជាសំណួរនឹងតិចក្តីច្រើនអីគាត់សួររកការពិតហើយគាត់ចេះ ទំនាក់ទំនងដូចយើងជាជាក្រុមគ្រួសារឈាម ខ្មែរតែមួយដែលយើងស្គាល់គ្នាពីប្រមាណ100ឆ្នាំមកអញ្ចឹងនឹងមានសារៈសំខាន់ហើយមួយទៀតយើងត្រូវតែបន្តធ្វើការជាមួយគ្នា សហការជាមួយគ្នាបន្តទៅមុខទៀតហើយអ្វីដែលជាចម្បង យើងត្រូវតែទៅចាក់ថ្នាំវ៉ាក់សាំងការពារយើងមិនត្រូវជួបជុំគ្នាយើងមិនត្រូវចេញពីផ្ទះបើគ្មានសារៈសំខាន់ទេ ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើការបើសិនជាបងប្អូនបាត់បង់ការងារដោយសារការឆ្លងនៃមេរោគ COVID-19 គឺរដ្ឋាភិបាលមានកញ្ចប់ថវិកាដែលជួយទៅដល់បងប្អូនមានកញ្ចប់តូចមានកញ្ចប់ធំទៅតាមថវិកាដែលបងប្អូនបាត់បង់ ហើយបើសិនបងប្អូនមានបញ្ហាភាសា សូមបងប្អូនទូរស័ព្ទទៅលេខ13 14 50គុតហើយប្រាប់ជំរាប គេថាយើងចង់បានភាសាខ្មែរហើយជំរាបឈ្មោះទៅគេហើយយើងប្រាប់ពីអង្គការមួយណាដែលយើងចង់ជជែកក្រសួងសុខាភិបាលសាលាក្រុងឬក៏ New Savel Service ឬក៏បងប្អូនអាចចូលក្នុងគេហទំព័ររបស់សហគមន៍ខ្មែរយើងយើងមានព័ត៌មានទាន់ហេតុការណ៍ជារៀងរាល់ថ្ងៃ ហើយព្យាយាមជួយបញ្យល់គ្នាបើសិនជាយើង មានបណ្ដាញក្រមស្ត្រី ក្រមក្មេងក្មេងក្រមបរោះយើងត្រូវតែឆ្លៀតឱកាសនេះជួយបញ្យល់អ្នកដតីទៀតដែលគ្នាមិនសូវយល់ហើយជួយប្រាប់ពីបណ្ដាញព័ត៌មានពិតទៅដល់លោកយាយលោកតាដែលគាត់មានផលវិបាក ក្នុងការទទួលព័ត៌មានហើយមួយទៀតផងដែរខ្ញុំកណ្ដាលនេះខ្ញុំសូមកោតសរសើរនៅភាពក្លាហាន និងសាមគ្គីភាពដ៏ខ្ពស់សម្រាប់ប្រជាពលរដ្ឋយើងនៅក្នុងរដ្ឋញូសាវែលនេះផងដែរណាសូមអរគុណអរគុណណាស់ហ្នឹងហើយពេលវេលាក៏សមល្មមដែរយើងបាន1ម៉ោងហើយយើងគួរសមយើងបញ្ចប់ហើយយើងមិនបានបន្តទៀតទេអរគុណដល់លោកតាមេងហៀងដែលអរគុណចាអរគុណចាណាជាដែលតំណាងមកពីខាងរដ្ឋ New រដ្ឋ Victoria សភារដ្ឋវិទ្យានឹងបាន ចូលរួមក្នុងឱកាសថ្ងៃ ថ្ងៃថ្ងៃពហោះតែអញ្ជើញចូលរួមហើយនឹងអ្នកស្រីកងសេតុកមាន2ថ្ងៃក្នុងមួយសប្តាហ៍ចូលរួមមួយអាត្មាដូច្នេះអរគុណណាស់យើងនាទីចុងក្រោយសូមជូនពរលោកតាមីហៀអ្នកស្រីកងសេតុកហើយនឹងព្រៃភ្ញៀវទាំងអស់ដែលបានអញ្ជើញទស្សនានឹងសូមជួប តែនឹងសុខចម្រើនកុំអោយជួបនឹងរោគនឹងផ្សេងៗទៀតឥឡូវយើងនាទីចុងក្រោយសូមជូន ព័ត៌មាន SBS ចុងក្រោយហើយនឹងបញ្ចប់សេចក្តីយើងលាគ្នាទាំងអស់គ្នាអរគុណច្រើនណាបាទសូមចេញបាទទុកចាអរគុណច្រើនចាសសូមជម្រាបសួរនាងខ្ញុំហៃសុផារនីពី SBS ខ្មែរនេះគឺជា បច្ចុប្បន្នភាព COVID-19 របស់លោកអ្នកសម្រាប់ថ្ងៃប្រហ័សទី19ខែសីហាឆ្នាំ2021ការបាត់ខ្ទប់នៅតំបន់ជនបទនៃរដ្ឋ New South Wales ត្រូវបន្តរហូតដល់ថ្ងៃទី28ខែសីហា រដ្ឋ Victoria កត់ត្រានៅការកើនឡើងខ្លាំងនៃចំនួនករណីឆ្លងខណៈដែលក្រុង Melbourne គ្រប់កំណត់ថ្ងៃទី200នៃការបិទគប់ក្នុងអំឡុងពេលមានរោគរាតត្បាត ACT មានករណីអាចកំបាំង5ករណីរដ្ឋ Queensland និងដែនដីភាគខាងជើងកត់ត្រាករណីឆ្លង នៅក្នុងស្រុក0ករណីរដ្ឋ New South Wales បានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន681ករណីជាមួយនឹងយ៉ាងហោចណាស់87ករណី ស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបានបរមម្នាក់នៅក្នុងវ័យ80ឆ្នាំប្លាយបានស្លាប់ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបតាក់ទងទៅនឹង COVID-19 នៃការផ្ទុះឡើងនៃអំបូរ Delta នាពេលបច្ចុប្បន្ននេះឡើងដល់61អ្នកហើយលោកស្រីរដ្ឋមន្ត្រីទី1 Gladdy Berry Chiklian មានប្រសាសន៍ថាករណីឆ្លងភាគច្រើនបានមកពីតំបន់ Maryland, Guilford, Auburn, Granville, Lidcombe Green Aka និង Black Town នៅក្នុងចំណោម82ករណីដែលកំពុងតែស្ថិតនៅក្នុងបន្ទប់ ICU មាន71ករណីហើយដែលមិនបានចាក់វ៉ាក់សាំងនៅឯរដ្ឋ Victoria វិញបាន កត់ត្រានៅករណីឆ្លងថ្មីក្នុងស្រុក57ករណីដែលក្នុងនោះ3ករណីមិនដឹងពីប្រភព13ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នក ដទៃបានអនុប្រធានមន្ត្រីសុខាភិបាលលោក Ben Covey មាន ប្រសាសន៍ថា ការធ្វើតេស្តកាកសំណល់លូទឹកម្ដងហើយម្ដងទៀតបង្ហាញថាមានវីរុសនេះនៅក្នុងតំបន់ Severton ភាគពីយប់នៃរដ្ឋ Victoria និងនៅតំបន់ Adelaide នៅជាក្រុង Melbourne នៅឯដែនដីរដ្ឋធានីអូស្ត្រាលីឬហៅថា ACT វិញនៅថ្ងៃនេះក៏ត្រានៅករណីឆ្លងថ្មីក្នុងស្រុក16ករណីតែក្នុងនោះ5ករណីមិនពាក់ព័ន្ធទៅនឹងការផ្ទុះឡើងដែលគេបានដឹងរួចទៅហើយនោះទេ ចំនួនករណីសកម្មសរុបនៅក្នុងទីក្រុង Canberra មាន83ករណីខ្សែរថភ្លើងនៅក្នុងក្រុងខ្សែរថយន្តក្រុងនិងសាលាមត្តេយ្យនៅ Turner និង clinic វិជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនៅ Belconnen ស្ថិតនៅក្នុងចំណោមកន្លែងដែលករណីវិជ្ជមានបានទៅដល់នាពេលថ្មីថ្មីនេះហើយនៅជុំវិញប្រទេសអូស្ត្រាលីក្នុងរយៈពេល24ម៉ោងចុងក្រោយនេះការបិទគប់នៅ Greater Darwin ត្រូវបានដកចេញប៉ុន្តែនៅតែមានវិធានការរឹតបន្តឹងមួយចំនួន។ ចំណែកឯការបិទគប់នៅតំបន់ Catherine ត្រូវបន្តរហូតដល់ម៉ោង12ថ្ងៃត្រង់ថ្ងៃសុក្រទី20ខែសីហារដ្ឋមន្ត្រីទី1លោកស្រីអាណាថាស្យាផាឡាសៃស្នើសុំឲ្យមានការដាក់ពង្រាយកងកម្លាំងយោធា នៅតាមព្រំដែនរវាងរដ្ឋ Queensland និងរដ្ឋ New South Wales ចាស់ហើយសម្រាប់ព័ត៌មានបន្ថែមស្ដីអំពីវីរុសកូវីដ -19 ជាភាសារបស់លោកអ្នកសូមចូលទៅកាន់ sps.com.au/coronavirus សូមអរគុណ